នៅក្នុងយុគនេះផងដែរអេស្ប៉ាញក៏ដូចបារាំងបារាំងក៏ដូចអេស្ប៉ាញបាទបារាំងប្រិមិត្តបាទជួបជាមួយហុងហ្គូរីប៉ុន្តែអេស្ប៉ាញទៅប៉ះមួយប៉ូឡូញបាទខ្ញុំឃើញប្រិមិត្តបាទសរសើរទៅលើប៉ូឡូញណាបាទសរសើរទៅលើប៉ូឡូញដោយសារតែប៉ូឡូញនឹងស្អីគេបាទមានរ៉ូបឺតលីវ៉ាន់ដូស្គី បាទចូលតាតើប៉ូឡូញបាទមានរ៉ូបឺតលីវ៉ាន់ដូស្គីនឹងប្រហែលអ្នកបាទមានតែម្នាក់ទេតែម្នាក់បាទតែម្នាក់ទេបាទហើយសួរថាតើគាត់ម្នាក់ឯងនឹងគាត់បានជួយក្រុមអីបានច្រើនជាងនឹងអត់ តឹងណាស់ប្រិមិត្តមិនស្រួលប៉ុន្មានទេបាទបាទត្បិតតែកីឡាកររបស់ប៉ូឡូនបច្ចុប្បន្នមានលេងនៅអង់គ្លេសមានលេងនៅអ៊ីតាលីមានលេងនៅបាទអឺបាទអឺដូចជាក្រិចបាទគាត់លេងល្អល្អច្រើនណាស់ប៉ុន្តែ បើសិនជាខ្ញុំមើលសាច់បាល់របស់ប៉ូឡូនគឺអត់មានសាច់បាល់ទេបាទប៉ូឡូនអត់មានសាច់បាល់ទេប្រិមិត្តលេងអត់ល្អទេបាទលេងអត់ល្អទេបាទយប់នេះ អេស្ប៉ាញប្រិមិត្តនិយាយថាប្រកួតទី1អេស្ប៉ាញធ្វើអីអត់ចាញ់ទេបាទបាទអេស្ប៉ាញធ្វើអីអត់ចាញ់ទេប្រកួតទី1ហ៎អត់ចាញ់ទេប៉ុន្តែខ្ញុំខ្លាចតែមួយបាទប្រិមិត្តបាទខ្លាចតាវិធីសាស្ត្រមួយគឺប៉ូឡូញទាញមកហៅទាញដៃបាទកុំទៅណាចោលអូនបាទទាញអេស្ប៉ាញបាទប្រិមិត្តឃើញហើយ នៅការប្រកួតទី1រវាងអេស្ប៉ាញនិងស៊ុយអែត0ទល់នឹង0បាទប្រិមិត្តប្រកាសនិយាយថាការបញ្ចប់ទីរបស់អេស្ប៉ាញហ្នឹងគឺវាអត់ល្អសោះបាទបាទខ្ញុំជំរំលឹកជូនទៅកាន់ប្រិមិត្តតិចវិញថា ការប្រកួតនៅក្នុងប្រកួតទី1ខ្ញុំអាចនិយាយបានថាគាត់ពិតជាមិនមានលទ្ធភាពនៅក្នុងការរកគ្រាប់បាល់មិនមែនហើយបើសិនជាយើងនិយាយពីរបៀបវិរៈឬក៏របៀបរបបនៅក្នុងការរកគ្រាប់បាល់របស់គាត់គឺពិតជាមានបញ្ហាមែនបាទប៉ុន្តែការប្រកួតទី1វាឆ្លងបញ្ចាំងទៅកាន់ការប្រកួតទី2បាទបាទបាទប៉ូឡូញបើយើងនិយាយឲ្យស្រួលស្រាប់ប៉ូឡូញបានលេងចាញ់ទៅលើស្លូវ៉ាគីក្នុងលទ្ធផល2ទល់នឹង1បាទបាទហើយសម្រាប់ អេស្ប៉ាញលេងស្មើជាមួយនឹងស៊ុយអែតហើយសម្រាប់ស៊ុយអែតនេះយកឈ្នះទៅលើស្លូវ៉ាគី បាទអញ្ចឹងម្ដងទៀតប្រិមិត្តប៉ូឡូញចាញ់ស្លូវ៉ាគី2-1បាទហើយអេស្ប៉ាញស្មើជាមួយនឹងស៊ុយអែតស៊ុយអែតយកឈ្នះទៅលើស្លូវ៉ាគីអញ្ចឹងមានន័យថាស៊ុយអែតស្មើជាមួយនឹងអេស្ប៉ាញ បាទបើស្លូវ៉ាគីស៊ីប៉ូឡូញហើយរឿងអីអេស្ប៉ាញអត់ស៊ីប៉ូឡូញបាទគ្រាន់ថាខ្លាញ់មិនដាច់ចេកបាទប៉ុន្តែយប់នេះ បាទស្លូវ៉ាគីហើយនឹងប៉ូឡូញខុសគ្នាណាប្រិមិត្តបាទស្លូវ៉ាគីហើយនឹងប៉ូឡូញអត់ដូចគ្នាទេហើយស្លូវ៉ាគីជាមួយនឹងអេស្ប៉ាញក៏ដូចគ្នាដែរប៉ូឡូញគាត់ល្អលីវ៉ាន់ដូស្គីប៉ុន្តែលីវ៉ាន់ដូស្គីតែម្នាក់ទេយប់នេះអ្នកណាជាម្ចាស់ផ្ទះអេស្ប៉ាញ គឺជាម្ចាស់ផ្ទះបាទបាទអេស្ប៉ាញ គឺជាម្ចាស់ផ្ទះហើយសម្រាប់ស៊ុយអែតនោះបាទដូចជាអត្រានោះក្នុងគឺដូចជាគេហៅថានឹងណហើយបាទអន់បំផុតក៏បានស្ថិតនៅក្នុងលេខរៀងទី3ដែរសម្រាប់ស៊ុយអែតណា បាទប៉ុន្តែអេស្ប៉ាញយប់នេះគឺត្រូវការឈ្នះបាទដាច់ខាតត្រូវការឈ្នះដាច់ខាតមួយប្រកួតនេះហើយបើសិនជាយើងនិយាយត្រឡប់ បាទត្រឡប់នៅក្នុងការប្រកួតព្រៃមកឃើញហើយបាទស្លូវ៉ាគីឈ្នះប៉ូឡូញហើយស្លូវ៉ាគីនេះស្មើជាមួយនឹងអេស្ប៉ាញបាទសូភ័យទោសស្លូវ៉ាគីឈ្នះប៉ូឡូញហើយស្លូវ៉ាគីនេះស្មើជាមួយនឹងអេសូឡូបាទយីបាទនិយាយជាប់មាត់បាទម្ដងទៀតស្លូវ៉ាគីឈ្នះទៅកាន់ប៉ូឡូញហើយស្លូវ៉ាគីនេះបាទចាញ់ទៅលើស៊ុយអែត ហើយស៊ុយអែតនេះស្មើជាមួយអេស្ប៉ាញបាទបាទចាបាទអញ្ចឹងមានន័យថាកម្រិតរបស់អេស្ប៉ាញស្មើមួយស៊ុយអែតស៊ុយអែតឈ្នះស្លូវ៉ាគីស្លូវ៉ាគីឈ្នះប៉ូឡូញបាទអញ្ចឹងយើងគិតទៅអត្តន័យស្រួលស្រួលស្រួលស្ដាប់ហ្នឹងណាបាទគេហៅវិលទៅវិលមកបាទវិលទៅវិលមកគឺអេស្ប៉ាញមានកម្រិតលើប៉ូឡូញរួចបាត់ទៅហើយបាទអាហ្នឹងយើងនិយាយគិតការប្រកួតដំបូងមកថែមមកទៀតគឺយើងនិយាយអំពីប្រវត្តិធ្លាប់ជួបគ្នាក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន10លើកបាទមួយសន្ទកលាយប់នេះប្រិមិត្តអេស្ប៉ាញជាមួយនឹងបាទ អវ៉ូឡូញធ្លាប់ជួបគ្នាចំនួន10លើកអេស្ប៉ាញឈ្នះ8ស្មើ1ចាញ់តែមួយលើកគត់និយាយរួមទៅប្រវត្តិដែលធ្លាប់ប៉ះគ្នាអេស្ប៉ាញចាញ់តែមួយលើកគត់ប៉ុន្តែយើងលុបបាទយើងលុបណាលុបការប្រកួត friendly ចោលបាទបាទក្រុមទាំងពីរធ្លាប់លេង Euro qualify បាទនៅក្នុងឆ្នាំ1958 1959បាទដែលការនោះនៅក្នុងវគ្គជម្រុះប៉ូឡូញបានចាញ់ទៅលើអេស្ប៉ាញ2ទៅនឹង4 ហើយសម្រាប់ទឹកដីរបស់អេស្ប៉ាញអេស្ប៉ាញយកឈ្នះទៅលើប៉ូឡូយិត3ទល់នឹង0បាទប្រវត្តិឃើញណាបាទទឹកដីអេស្ប៉ាញស៊ី3-0តែយើងយើងកុំនិយាយទៀតថាព្រោះយូរហើយបាទឆ្នាំ1950ជាងបាទ60ថា60ចុះបាទ60ឆ្នាំហើយបាទនិយាយ friendly 2010 6-0បាទបាទហើយសម្រាប់ friendly បាទលក្ខណៈមិត្តភាពនៅក្នុងឆ្នាំ2010ស៊ី6ទល់នឹង0នៅនោះបាទអញ្ចឹងយើងគ្រាន់តែឃើញមកហ្នឹងអេស្ប៉ាញគឺមានអត្តភាពច្រើនណាស់បាទបាទប្រិមត្តគាត់លើយើងញ័រជើងបាទ5ប្រកួតចុងក្រោយរបស់អេស្ប៉ាញឈ្នះ2ស្មើ3 គាត់ភាគច្រើនស្មើប៉ុន្តែគាត់មិនបានចាញ់ណាប្រិមិត្តការប្រកួតក្នុងដីរបស់គាត់5ប្រកួតចុងក្រោយឈ្នះ2ស្មើ3ដូចគ្នាបាទប៉ុន្តែកុំភ្លេចណាអេស្ប៉ាញក្លបស៊ីទៅលើអាឡម៉ង់6ទល់នឹង0បាទស៊ីនេះស៊ីដកកបាទស៊ីអាឡម៉ង់6-0បាទស៊ីប៉ូឡូញបាទបាទស៊ីអាឡម៉ង់បាទស៊ីអាឡម៉ង់នៅក្នុងការប្រកួត Nation League បាទនេះថ្មីថ្មីនេះហេបាទថ្មីនេះបាទបើស៊ីទៅលើប៉ូឡូញប្រវត្តិតែធ្លាប់ជួបគ្នាបាទប្រវត្តិ friendly មួយដែរ ប៉ុន្តែការប្រកួតអេស្ប៉ាញជាមួយនឹងអាល្លឺម៉ង់ស៊ី6-0នេះគឺជាការប្រកួត Nation League បាទការប្រកួតជើងទី1នៅជាមួយនឹងស៊ុយអែតហ្នឹងខ្ញុំអាចនិយាយបានថាស៊ុយអែតនឹងសឹងតែគ្មានបានលេងផងបាទបាទអេស្ប៉ាញគេគ្រប់ខ្ទេចគ្រប់ទីអស់លេងទៅហើយប៉ុន្តែយ៉ាប់តែមួយអារឿងរោក្របបាល់រោបញ្ចេញបាទយ៉ាប់តម្លៃហ្នឹងណាអត់មានឱកាសចម្បាច់ពងបាទអត់មានឱកាសបំបាច់ពងមន់ទេការប្រកួតក្នុងទឹកដីអេស្ប៉ាញគឺកម្រនឹងមានភាពចាញ់ណាស់ បាទគឺកម្រនឹងមានភាពចាញ់ណាធ្លាប់ចាញ់ចុងក្រោយ2018ចាញ់ទៅលើ អង់គ្លេសក្នុងលទ្ធផល2ទល់នឹង3បាទក្រៅពីនឹងគឺមិនងាយទេ5ប្រកួតចុងក្រោយរបស់ប៉ូឡូញបាទឈ្នះ1ស្មើ2ចាញ់2បាទមិនល្អទេបាទមិនល្អប៉ុន្មានទេ ការប្រកួតក្រៅដីរបស់ប៉ូឡូញក៏មិនសូវជាល្អដែរឈ្នះ1ចាញ់3ស្មើ1មិនសូវជាល្អប៉ុន្មានទេយប់នេះទឹកដីបាទរបស់បាទអេស្ប៉ាញអេស្ប៉ាញស៊ីហើយ បាទប៉ូឡូញដែលប្រិមិត្តបាទរំពឹងនោះគឺតឹងណាស់ប្រិមិត្តតឹងមែនតែនហើយ បាទប្រវត្តិដែលធ្លាប់ជួបគ្នាអេស្ប៉ាញគេគ្រាន់បើជាងបាត់បាទខ្ញុំគិតថាប្រវត្តិធ្លាប់ជួបគ្នាខ្ញុំឲ្យតម្លៃស្មើចុះព្រោះតែគាត់ជួបគ្នានឹងយូរណាស់ទៅហើយអញ្ចឹងខ្ញុំឲ្យតម្លៃស្មើបាទដល់និយាយអំពី5ប្រកួតចុងក្រោយអេស្ប៉ាញគេល្អជាង បាទបើនិយាយពីកីឡាករបាទប្រិមិត្តបាទប្រិមិត្តមើលឃើញទៅប្រិមិត្តមិនសូវសប្បាយចិត្តជាមួយនឹងម៉ូរ៉ាតាណាបាទម៉ូរ៉ាតានេះឯងក៏ជាអ្នកដែលគេហៅថា បញ្ចប់ទីមិនបានសម្រេចនៅពេលបាល់ដាច់មកគ្រាប់នោះដែរបាទបញ្ចប់ទីហ្នឹងគេបញ្ចប់ទៅស្គុយទៅបាត់ក្នុងទៅបាទមួយស្មើជាមួយហ្គោលមកខ្លាំងជាងពេលនាទីទៀតក៏សុទ្ធចូលបាទខ្ញុំហូចង់បាទហើយសម្រាប់កីឡាកររបស់អេស្ប៉ាញគឺលេងភាគច្រើននៅក្នុងប្រទេសអេស្ប៉ាញហើយជាមួយនឹងអង់គ្លេសមានទៅស៊ូបន្ទូខ្លះខ្លះដូចជា បាទម៉ូរ៉ាតានេះឯងទៅកាន់ស៊ូបន្ទូបាទក្រុមនេះមានកីឡាករជារ៉ាតម៉ូរ៉ូណូបាទប្រហែលជាអាចនឹងដាក់ជារ៉ាតម៉ូរ៉ូណូលេងច្រើននៅក្នុងនេះហើយក៏មានកីឡាករ Foran Torres នៅ Manchester City បាទមានកីឡាករ Adama Traore បាទនៅ Wolverhampton Wanderers ក៏ដូចជាមានកីឡាករបាទ Oyarzabal បាទនៅឯ Real Sociedad បាទហើយក្នុងនោះតំបន់ការបំរើបាទគឺមាន Sergio Busquets បាទនៅបាសេឡូណាបាទ Marco Llorente នៅ AT Madrid ហើយនឹង Koke នៅ AT Madrid មានកីឡាករ Thiago នៅ Liverpool ហើយជាមួយនឹង Rodri បាទទីបាទអាល់បាទព្រីមឺទីហ្គោអាល់កាន់តារ៉ាណា បាទទីហ្គោអាកាន់តារាបាទជម្រាបពុនប្រិមត្តអស់ក្នុងនេះគេដាក់សេសទីហ្គោតែពិតគាត់ទីហ្គោអាកាន់តារាបាទអាកាន់តារាបាទបាទលេងនៅលីវភូលហើយរ៉ូទ្រីលេងនៅ Manchester City ហើយមានកីឡាករបាទ Olmo នៅ RB Leipzig មានកីឡាករ Rus នៅ Napoli ហើយមានកីឡាករ Sarabia នៅ Paris ក៏ដូចជាមានកីឡាករ Pedri នៅ Barcelona បាទនេះខ្ញុំបញ្ជាក់ខ្លីៗទេបាទសូមខ្លីៗជូនប្រិមត្តតោះលឿនបាទមានកីឡាករ Apelista បាទនៅ Chelsea មានកីឡាករ Loren បាទនៅ Leeds United បាទហើយនឹងមានកីឡាករ Eric Garcia នៅ Manchester City មាន Jordi Alba នៅ Barcelona បាទនឹងគេមានកីឡាករបាទ Laporte នៅ Manchester City បាទជាពិសេសប្រិមស្គាល់ហើយ David De Gea ដែលជាអ្នកចាំទីនៅ Manchester United បាទយើងគ្រាន់រៀបរាប់តិចតិចណា España ប្រិមស្គាល់ចង់អស់ហើយបាទហើយសម្រាប់កីឡាកររបស់ Polo វិញប្រិមអាចនឹងស្គាល់ហើយកីឡាករ Robert Lewandowski ដែលបច្ចុប្បន្នលេងនៅ Bayern Munich បាទហើយមានកីឡាករមួយចំនួនបើកីឡាករខ្សែប្រយុទ្ធ3រូបទៀត ម្នាក់នោះគឺលេងនៅប៉ាអុករបស់ក្រិចហើយនាងនៅលីនដលូសរបស់អាល្លឺម៉ង់ហើយជាមួយនឹងកីឡាក្លឹបមួយនោះនៅ ក្នុង ប្រទេសបាទប៉ូឡូញបាទអញ្ចឹងប្រិមិត្តអាចនឹងស្គាល់ធំជាងគេនោះគឺ Robert Lewandowski ក្រៅពីនោះនៅក្នុងតំបន់បម្រើបាទមានដូចជាលេងនៅលីតនោះគឺកីឡាករ Glich មាននៅ Brighton នោះគឺកីឡាករ Moder និងមាននៅ Norwich នេះកីឡាករ Placeta បាទក្រៅពីនោះដូចជាមាននៅ Napoli កីឡាករ Zelensky បាទមាន Derby Country នៅកីឡានៅបាទ Derby Country គឺកីឡាករ Josh Wake មកក្រៅពីហ្នឹងគឺដូចជាមិនសូវជាមានកីឡាករល្អប្រហែលទេ ហើយប្រិមិត្តដែលស្គាល់អ្នកចាំទីច្បាស់ហ្នឹងគឺកីឡាករ Zesny បាទលេងឲ្យ Juventus បាទក្រៅពីហ្នឹងគឺដូចជាមិនសូវទេប្រិមិត្តបាទមិនសូវទេ បាទអញ្ចឹងគ្រាន់តែរៀបរាប់កីឡាករជូនប្រិមិត្តលេងលេងតិចតិចហ្នឹងប្រិមិត្តដឹងហើយវាដូចជាមួយនឹងបារាំងហើយជាមួយនឹងហុងគ្រី ក៏ដូចអេស្ប៉ាញជាមួយនឹងបាទប៉ូឡូមិនអញ្ចឹងបាទអេសបាទសូមភ័យទោសរវាងអេស្ប៉ាញនិងប៉ូឡូនេះអញ្ចឹងគឺកីឡាករដូចខុសគ្នាច្រើនណាស់បាទខុសគ្នាច្រើនមែនទេបាទអាចនិយាយថាផ្អៀងហើយបាទអាចនិយាយថាផ្អៀងទៅហើយបាទហើយអញ្ចឹងបើសិនជាយើងនិយាយយប់នេះបាទអឺ Search Basket ហ្នឹងដូចជាអត់ទាន់អាចចូលរួមបានទេប៉ុន្តែលទ្ធផលគាត់ហ្នឹងគឺតែអវិជ្ជមានហើយបាទសម្រាប់ COVID-19 បាទយប់នេះដេគាអាចនឹងមិនចាំទីទេបាទគឺមានកីឡាករបាទដូចជា Unai Simon បាទអាចនិយាយចាំទីជំនួសទៅកាន់តាគារបាទក្នុងនោះផងដែរគឺមានម៉ូរ៉ូតាមានម៉ូរ៉ូណូនៅក្នុងតំបន់ប្រយុទ្ធអញ្ចឹងណាបាទមានទីហ្គោអាកាន់តារាមានហ្វាបៀងរូសមានហ្វរ៉េនតូរ៉េសហើយនៅមានកីឡាករពេទ្រីអញ្ចឹងទៅបាទនៅក្នុងតំបន់ការពារគឺមានអាប៉ាលីសាតាចឌីអាបាឡាប៉ុកទេហើយជាមួយនឹងអេរិកហ្គាសៀអញ្ចឹងមកបាទបាទហើយសម្រាប់ប៉ូឡូវិញបាទប្រិមត្តស្គាល់ច្បាស់នេះគឺមានកីឡាករសេសនីជាអ្នកចាំទី ហើយបូករួមជាមួយនឹងខ្សែប្រយុទ្ធមួយរូបគឺ Robert Lewandowski Lewandowski បាទបាទក្រៅពីនឹងរៀបរាប់មកដូចខ្ញុំមិនសូវស្គាល់ទេអត់សូវស្គាល់មែនបាទអត់សូវស្គាល់មិនអីប្រិមិត្តសំខាន់ពិបាកអានឈ្មោះទៀតប្រិមិត្តអើយបាទអឺបាទកីឡាករ Grishowicz បាទក្រាកូគ្រីសូវិកនេះគឺគាត់ទទួលបានការក្រហមបាទការប្រកួតជំនួបរវាងប៉ូឡូញហើយជាមួយនឹងបាទស្លូវ៉ាគីបាទគាត់ថាបំបែកមុនគេបាទបាទបំបែកមុនគេគឺជាក្រាកូដែលទទួលបានការក្រហមដំបូងគេបំផុតនៅព្រឹត្តិការណ៍យូរ៉ូ2020នេះបាទបាទដំបូងគេមិនមែនគាត់គេអត់ឯងមានការក្រហមគាត់បានការក្រហមទេចង់និយាយថាព្រឹត្តិការណ៍នៅក្នុង2020នេះគាត់ស៊ីស៊ីនការក្រហមបាទស៊ីស៊ីនការក្រហមនិយាយចេះទៅបាទឃើញថាក្រាកូល្អបាទ គាត់ប៉ុន្តែគាត់បកកំហុសច្រើនពេកឥឡូវគាត់កាត់កំហុសមកឃើញគាត់មានគាត់ឯងតំណងតែការពីខាងក្រោមបាទឥឡូវនេះយើងបោកសរុបសេចក្តីមកប្រវត្តិនៅក្នុងការជួបគ្នាបើទោះជាឯស្ប៉ាញរៀងគ្រាន់បើជាង តែខ្ញុំសុកចិត្តឲ្យស្មើក៏ព្រោះតែហេតុអីការប្រកួតនោះវាយូរឆ្ងាយណាស់មកហើយទី1ទី2តាក់ទងនឹង5ប្រកួតចុងក្រោយគឺអេស្ប៉ាញគេល្អជាងដាច់បាទហើយនិយាយពីកីឡាករកីឡាករអេស្ប៉ាញគឺមានពិន្ទុខ្ពស់ជាងបាទអញ្ចឹងមានន័យថា2លើ1ប៉ុន្តែបើសិនជាយើងនិយាយពីវគ្គដែលលេងវើក្នុងពូល គឺអេស្ប៉ាញគេមានពងច្រើនជាង បាទអេស្ប៉ាញស្មើមួយស៊ុយអែតស៊ុយអែតឈ្នះស្លូវ៉ាគីស្លូវ៉ាគីឈ្នះទៅលើប៉ូឡូញបាទអញ្ចឹងយប់នេះអេស្ប៉ាញអាចរកបានអត់ចាញ់ប៉ូឡូញទេហើយបាល់នេះក៏អត់ស្មើដែរបាទអេស្ប៉ាញយកឈ្នះទៅលើប៉ូឡូញបាទអាចនឹងតិចតួចអាចនឹងអត់ដាច់ចេកប៉ុន្តែខ្ញុំឲ្យលទ្ធផលយប់នេះអេស្ប៉ាញយកឈ្នះទៅលើប៉ូឡូញលទ្ធផល2ទល់នឹង0បាទបាទ2-0